ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំអេណារីតាជាសិល្បករនីប្រចាំផលិតកម្មសាស្ត្រាហ្វៀមនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះនាងខ្ញុំសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានហើយធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ហើយជាពិសេសកុំភ្លេចអនុវត្តវិធានការ3គុំនិង3ការពារទាំងអស់គ្នាសូមអរគុណអ្នកនៅខាងនេះចង់សូមអ្នកខាងនោះមកឡើងរំអ្នកនៅខាងនេះ